បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទកុំមកកាន់ Channel តារាវិឆ័យ Technology ថ្ងៃនេះតែខ្ញុំបង្ហាញពីរបៀបបង្កើត Channel Telegram ហើយអាចឲ្យគេចូល comment បានឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងចូលក្នុងកម្មវិធី Telegram ទាំងអស់គ្នាបាទកម្មវិធី Telegram សំណោ ហើយបន្តមកយកពាក្យថា new channel នេះចុចទៅនឹងមកហើយបន្តមកខ្ញុំដាក់ឈ្មោះដាក់តារាវិឆ័យ technology ហើយចំពោះ description នេះបងប្អូនអាចដាក់អីក៏បានដែរ សម្រាប់ខ្ញុំខ្ញុំអត់ដាក់ទេចុចពាក្យថា create ខ្ញុំចុចពាក្យថា create ហើយសម្រាប់ link នេះដែរ link បើសិនជាយើង link channel របស់យើងបើសិនជាយើងដាក់ public គឺយើងអាចដាក់សរសេរអាចសរសេរជាឈ្មោះឬក៏ជាឈ្មោះ channel ឬក៏ឈ្មោះអីផ្សេងអាចឲ្យគេ search ចូលបានតែបើយើង private channel ហ្នឹងគឺវា load link auto ឲ្យ យើងទាំងនោះឥឡូវខ្ញុំដាក់ channel របស់ខ្ញុំជា channel public ដែលគេអាច search រកបានហើយខ្ញុំអាចដាក់ឈ្មោះនៅលើ link នឹងបានហើយខ្ញុំចុចចុចពី cancel ហើយបន្តមកកន្លែង add member add member ជាជាកន្លែងដែលយើង add subscriber របស់យើងឲ្យអឺ sub ឲ្យមាន subscribe នៅក្នុង channel Telegram របស់យើងហើយឲ្យខ្ញុំ add ចូលសិននៅយើង add ម្នាក់គឺ subscribe របស់យើង add ច្រើនបាន subscribe ច្រើនហើយបើគេចុចចូល link join តាមរយៈ link របស់យើងក៏ហ្នឹងក៏អាចបានជា subscribe ដែរ ក្រៅខ្ញុំយក3នាក់សិនហើយជិតពីតាមឯកមកអានេះអានេះយើងនឹងបានចំណាយ Telegram មួយហើយបន្តមកខ្ញុំចូលទៅដាក់រូបភាព តាមតមកពាក្យថាដាន់ហើយដើម្បីនេះយើងដើម្បីឲ្យ channel របស់យើងអាចឲ្យមានគេចូល comment បានអញ្ចឹងយើងចូលទៅពាក្យថា manage channel ហើយបន្ទាប់មកយើងយកយកពាក្យថា discussion discussion គឺជាកន្លែងដែលយើងបង្កើតក្រុមដើម្បីសម្រាប់ support និង comment ដែលចង់ឲ្យគេ comment អញ្ចឹងកន្លែងនេះខ្ញុំចុចពាក្យថា get add មកជាលើកពាក្យ get add ហ្នឹងយើងបានគ្រប់មួយសម្រាប់ support នៅ channel Telegram របស់យើងហើយចុចពាក្យថា save ហើយឥឡូវឥឡូវខ្ញុំសាកសរសេរមើលតើវាអាច មានកន្លែងឲ្យគេចូល comment បានអត់តែមិនសិនបាទឃើញថាយើងមានកន្លែងដែលឲ្យគេចូល comment បានហើយហើយយើងណែបាទហើយឥឡូវវីដេអូរបស់ខ្ញុំមានត្រឹមតែប៉ុណ្្ណឹងទេសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់